ស្លឹងឈើជ្រុំអាចដុំថ្មីបាន តាំងពីដើមឡើយបងមិនដែលនិយាយចឹងដាក់លីនណាព្រោះថាមកជីវិតនេះបងប្រកួតឲ្យលីនអស់ហើយមិនបាច់ប្រកួតជីវិតទេសុំត្រឹមតែផ្កាស្រាមកបានហើយចង់យ៉ាងម៉េចឲ្យប្រកាសនឹងរ៉ាពេលស្រឡាញ់គ្នាដំបងណាតែមិនដែលខកណាត់ជាមួយខ្ញុំទេលីនបងមកដល់ហើយបងដឹងថាលីនប្រកាសចំណេះចាំបងបងសំទោសណាបងមកយឺតមកធ្វើអីចាំបាច់មកទេចាំស្អែកចាំមកមកទៅលីនកូនលីនហើយកូនកើតអីហ្នឹង ឆ្លោះគ្នាទៀតហើយមែនទេខេកនេះស្អាតណាស់តែបើហាត់ហើយក៏សម្រាប់ទៅណាមិនបានរៀនខុសពីមុនអញ្ចឹងឥឡូវរករឿងបងរហូត មកបងតាមចិត្តលីនឡើងធ្លាប់មែនសង្សារគេផ្សេងកាន់តែស្រឡាញ់គ្នាយូរកាន់តែយល់ពីគ្នាតែលីនវិញស្រឡាញ់គ្នាកាន់តែយូរកាន់តែធ្វើឲ្យបងធុញលីនអូនឯងផ្លាយច្រើនណាតែបងនៅតែដដែលនៅតែស្រឡាញ់លីនដូចដើមចឹង យ៉ាងម៉េចនឹងកូនឆ្លោះគ្នាហើយមែនទេលើកនេះអ្នកណាជាអ្នកខុសខ្ញុំជាអ្នកខុសប៉ាព្រោះអីខ្ញុំឲ្យលីនចាំខ្ញុំហើយក្មេងៗឥឡូវយ៉ាងម៉េចហ្នឹងឆ្លោះគ្នាបន្តិចបន្តួចក៏មិនព្រមអនុគ្រោះគ្នាឲ្យបកស្រាយដល់តាហួសពេលណាបានដឹងខ្លួនដែរទេ បើជាកំហុសរបស់ឯងណាកូនកូនត្រូវតែប្រញាប់ដោះស្រាយវាទៅប៉ាមិនចង់ឲ្យឯងទុកវាយូរទេបើឯងទុកវាចោលយូរណាបញ្ហាទាំងអស់នោះនឹងរីករាលដាលធំទៅធំទៅឯងពិបាកគ្រប់គ្រងហើយពេលប៉ានៅជាមួយម៉ាក់ឯងណាហើយពេលប៉ាដឹងថាប៉ាមានកំហុសប៉ាប្រើពេលតែមួយថ្ងៃគត់ទៅដោះស្រាយជាមួយនឹងម៉ាក់ឯង ឯងនឹងទេថាមនុស្សស្រីណាពេលដែលគេខឹងយើងហើយអារឿងចាស់ចាស់ទាំងប្រមាណគេនឹងបើកកកាយយកមកសរុបបញ្ជីជាមួយយើងតែទាំងអស់ហ្នឹងអញ្ចឹងប៉ាចង់ឯងទៅប្រញាប់ដោះស្រាយទៅកុំទុកវាយូរណាកូនអញ្ចឹងហើយយើងត្រូវតែបង្ការវាទុកមុន ប៉ាមកនេះចង់មកនិយាយជាមួយឯងតែប៉ុណ្ណឹងទេកុំប្រើអារម្មណ៍សុំស្មាញទៀតណា ឆាប់គេងតកូនដើម្បីនឹងបំហែប្រមូលអារម្មណ៍ទាំងអស់ស្អែកឡើងបញ្ញាបញ្ញាទៅសុំទោសគេកុំទុកវាយូរណាកូនបាទគុណហើយបាទគុណហើយស្ងប់ស្ងប់ណាស៊ូស៊ូវិញ ហើយហាន់បន្លែយ៉ាងម៉េចហ្នឹងបានជាមុតដែរអញ្ចឹងនោះម៉ាក់បន្លែហើយឯងហាន់ហើយតែម៉ាក់ឃើញនៅដដែលហ្នឹងសង្ស័យតែអារម្មណ៍កូនហោះហើរទៅដល់អូហ្វីសរ៉ាហើយក៏មិនដឹងមិនបានហោះហើរទៅណាទេគេនៅតែគេកូននៅតែកូនឲ្យតែពេលដែលកូនឆ្លោះគ្នាលើកណា គឺបែបហ្នឹងតែរហូតម៉ាក់ឃើញកូនឆ្លោះគ្នា តែកូនក៏ហូរហេតុដែរ មិនគួរណាបោះនំតដីបែបហ្នឹងទេធ្វើអញ្ចឹងបានន័យតែមើងងាយទឹកចិត្តគេណាកូនតែនេះជាកំហុសបោះរ៉ាមិនជាកំហុសកូនតែកូនធ្វើអញ្ចឹងគឺខុសទាំងស្រុងហើយណាកូនបើស្រឡាញ់គ្នាគួរតែយករឿងល្អល្អមកដាក់ក្នុងខ្លួនមិនក៏ចូលចិត្តយករឿងអាក្រក់មកដាក់ក្នុងខ្លួនម្ល៉េះតែគេជាអ្នកខុសគេជាអ្នកទុកកូនចោលហើយគេក៏ទៅលេងបាល់គេទុកកូនចោលគេទៅលេងបាល់ មិនមែនគេទុកកូនចោលតែមានស្រីឯណាស្ដាប់ម៉ាក់ណាលីន មនុស្សដែលកូនកំពុងតែស្រឡាញ់នេះគឺគេចូលមកដោយក្តីស្រឡាញ់គេមិនមែនជាសត្រូវរបស់កូននោះទេ កូនចូលចេះទប់អារម្មណ៍ខ្លួនឯងផងកុំអាលអីខឹងកុំអាងអីងោបែបនេះត្រូវតែចេះយោគយល់គ្នា បើសិនជាកូនចង់ស្រឡាញ់គ្នាឲ្យបានយូរអង្វែងឬមួយក៏កូន ចង់ឲ្យស្នេហារបស់កូននេះវាឆាប់ចប់កូនធំឯណាអារឿងងងក់នឹងកាត់បន្ថយខ្លះទៅបើសិនជាកូនចង់ឲ្យស្នេហារបស់កូន នៅ រឹងមាំអាចរៀបការជាមួយគ្នានោះតែរ៉ារ៉ាជាអ្នកខុសណាម៉ារ៉ាគេជាអ្នកខុសតែកូនដែលលួងគេអត់ម៉ាក់ឃើញរ៉ាលួងកូនតែរហូតទោះបីជាកូនខុសកូនត្រូវក៏ដោយ នេះម៉ាក់ជាអ្នកបង្កើតកូនម៉ាក់ស្គាល់ចរិតកូន ច្បាស់ណាស់កូនឈប់ងងក់ទៅប្រឹងឲ្យតែគេលួងតាមកូនរហូតទៅហ៎អញ្ចឹងមិនចាំបាច់ធ្វើការស្អីនោះទេគេជាមនុស្សប្រុសគេក៏មានការអត់ធ្មត់ហើយបើគិតតែមកតាមលួងកូនរហូតអញ្ចឹងអញ្ចឹងមាន ពេលណាធ្វើការម៉ាក់មើលតម៉ាក់ដូចជាកាន់ជើងរ៉ាពេកឯណា ម៉ាក់បានកាន់ជើងគេម៉ាក់ស្គាល់ចរិតកូនច្បាស់ណាស់ដងហើយកូនឈប់ខឹងក៏បានដែរប្រកាសអត់ចាតែម៉ាក់ក៏ទៅធ្វើមហូបដែរណាម៉ាក់របស់កូនធ្វើមហូបឆ្ងាញ់អញ្ចឹងកូនសុំទៅ អានសភៅនៅលើណាតើចាស់ block លេងខ្ញុំទៀតហើយ block ទាំង Facebook ចឹងហើយបានខ្ញុំចេញមកធ្វើការភ្លាមបញ្ញាមហោរៀនភ្លាមហើយមើលទៅលិនខឹងខ្ញុំខ្លាំងអត់ម៉ាក់ម៉ាក់មិនសូវដឹងរឿងពួកកូនទេតែម៉ាក់មើលតលីនដូចជា លេងសើខឹងហើយម៉ាក់ឆ្ងល់ណាមែនពួកឯងចិត្តឆ្លោះគ្នាមែនខ្ញុំមិញខ្ញុំជាអ្នកខមមែនណាម៉ាក់លីនអត់ខុសទេលីនខឹងខ្ញុំត្រូវហើយអ្នកណាខុសអ្នកណាត្រូវម៉ាក់មិនចង់ដឹងទេ តែម៉ាក់សុំឲ្យពួកកូនចេះយោគយល់គ្នារឿងស្នេហារបស់ពួកឯងម៉ាក់មិនចង់លូកដៃសោះតែម៉ាក់គ្រាន់តែចង់ឲ្យឯងចេះអព្យាស្រ័យឲ្យគ្នាទៅម៉ាក់ជឿជាក់លើរ៉ាទៅម៉ាក់ឲ្យរ៉ាតាក់ទងជាមួយលីនចេញចូលផ្ទះនេះដូចជាផ្ទះខ្លួនឯងអញ្ចឹងមកហើយនិយាយគ្នាស្រួលបួរទៅម៉ាក់មិនចង់ស្ដាប់ទេនាំទៅបាក់ចិត្តហើយមកធ្វើអីលីន និយាយសុប៊ូមើលបងមើលហើយចាស់និយាយមិនសួរត្រង់ណាយប់មិញណានិយាយហើយក៏ដាចេញទៅបានហើយថ្ងៃហ្នឹងមកធ្វើអីម៉េចមកចង់ស្ដីឲ្យខ្ញុំទៀតមែនជុំមិញបងអត់ចិត្តជាមួយលៀនហ្នឹងឯងបងខំទិញនំខេកមកឲ្យកង្វត់នំខេកបងចោលតែទៅដល់ផ្ទះទៅ បងគេអត់លក់ហើយគិតមកយប់ជ្រៅគិតទៅគិតមកមកនឹងថា វាកំហុសបងដដែលហ្នឹង យើងជប់ខាងបងណាយ៉ាងណាក៏បងជាមនុស្សដែលអ្នកធ្លាប់ស្រឡាញ់ខ្ញុំរ៉ាមបានខុសឯងអ្នកដែលខុសគឺមីមីយកច្រឡំថារ៉ាស្រឡាញ់មីដូចមីស្រឡាញ់យូបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង នីត្រាយចែកមានសរុបប្រកបដោយប្រាប់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិនរស់រវើង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat និមិត្តសញ្ញាឆ្មាខ្មៅរសជាតិដើមល្អប្រណិតហើយថ្ងៃហ្នឹងមកធ្វើអីម៉េចមកចង់ស្ដីឲ្យខ្ញុំទៀតមែន ជុំវិញបងអត់ចិត្តជាមួយលៀនហ្នឹងឯងបងខំទិញនំខេកមកឲ្យកង្វត់នំខេកបងចោលតែទៅដល់ផ្ទះទៅបងគេអត់លក់ហើយគិតមកយប់ជ្រៅគិតទៅគិតមកបងនឹងថា វាកំហុសបងដដែលហ្នឹងលៀនជប់ខាងបងហើយណាយ៉ាងណាក៏បងជាមនុស្សដែលអ្នកធ្លាប់ស្រឡាញ់ខ្ញុំរ៉ាមបានខុសឯងអ្នកដែលខុសគឺមីមីយកច្រឡំថារ៉ាស្រឡាញ់មីដេកមីស្រឡាញ់យូរ លេងនិយាយអីទៀតហើយបងខុសបងខុសហើយមកបងខ្លាចលេងខឹងហ្នឹងហើយមិនបងប្រញាប់មករហ្នឹងហើយឃើញអត់នេះចេញធ្វើការតែកៅអៅបងបានដោផងប៉ុណ្ណឹងហើយនៅអត់ជឿតែបងស្លាងណៃប៉ុណ្ណាទៀតហ៎តែយកមិញណារ៉ាមបាននិយាយល្អអញ្ចឹងដាក់ខ្ញុំឯងហើយយកមិញណាមកស្ដីឲ្យគេទៀតអូយកមិញមិនមែនបងនិយាយណាខ្មោចចូលទេ តែដាច់ខាតណាមិនមាត់បងអ្នកនិយាយទេណាលីនក៏ដឹងដែរតែបងមិនដានិយាយស្អីគាត់ដាក់លីនទេហើយចាំថ្ងៃនេះថ្ងៃនេះខ្មោចណាចូលរ៉ាអូថ្ងៃនេះមានខ្មោចណាចូលបងរារូបពិតសំឡេងពិត ហើយយកឲ្យដឹងមកនិយាយទៀតបងរាបងរាដែរជាមនុស្សប្រុសដែលលីនស្រឡាញ់អូតែខ្ញុំបានស្រឡាញ់មនុស្សដែលនិយាយអាក្រក់ដាក់ខ្ញុំទេ គេប្រាប់ឲ្យតា ថាមិនគេនិយាយទេខ្មោចនិយាយថាអារ៉ានឹងខ្មោចចូលនឹងប៉ុន្តែឥឡូវនេះអ្នកដែលកំពុងនិយាយគឺបងរ៉ាដែលមាត់ផ្អែមបកាយលុំលោមបកាយយកចិត្តលីនណូបាត់ខាងបងណាឬអត់ជប់ខាងបងណាណាបងលែងធ្វើឲ្យលីនខឹងអន់ចិត្តមកបងទៀតហើយពួកអីបងដឹងថាបើពេលលីនខឹងមានតែបងហ្នឹងឯងអ្នកមកតាមលួងដដែលហ្នឹង យល់អត់ជប់ខឹងណាណែបើខឹងខ្លាំងណែមើលមុខបានសាច់លេងស្អាតដូចមុនហើយតែទោះបីលេងស្អាតក៏បងនៅតែស្រឡាញ់ដែរពេលឲ្យញុំស្អាតសឹងអីហើយមកធ្វើមុខខ្ញើអីណាយ៉ាប់អាកំាប់ជប់ខឹងណាឈប់ខឹងក៏បានដែរ ថ្ងៃនេះសុំម៉ាក់ចូលធ្វើម្ហូបខ្លួនឯងការពិតគឺធ្វើម្ហូបយកឲ្យរ៉ាមែនទេក្រែងម៉ាក់ជាអ្នកប្រាប់កូនឯងថាមិនឲ្យកូនខឹងប្រចាំច្រើនហើយនេះកូនកំពុងតែធ្វើម្ហូបឲ្យបងរាឃើញថា កូនណាមិនមែនចេះតែខឹងមួយទេចេះធ្វើម្ហូបតែម្ហូបហ្នឹងគឺហូបពីម្ដាយកើតម៉ាអូយ គ្មានលើកទឹកចិត្តកូនស្អីទេ មានតែមកប្រអាប់កូនវិញធ្វើឲ្យញ៉ាំរត់ទៅដងសោះហ្នឹងហ្នឹងហើយម្ហូបដែលកូនធ្វើឲ្យម៉ាក់ញ៉ាំរត់ដងហ្នឹងគឺហូបម្ដាយកើតទេការពិតទៅម៉ាក់យកទៅអស់អាតូនីស៊ីជំនួសតែរហូតអូយម៉ែប្រអាប់តែកូនខ្លួនឯងហ្នឹងបើមិនឲ្យប្រអាប់កូនឲ្យម៉ាក់ទៅប្រអាប់កូនគេគេជេរម៉ាក់ស្លាប់ហើយឥឡូវកូនយកបាយឲ្យបងរាយម៉ាក់ចង់ញ៉ាំអីអត់ចាំមកវិញក៏តិចឲ្យអឺ និយាយទៅ ពេលនេះម៉ាក់ស្ថិតនៅក្នុងដំណាក់កាលកំពុងតែសម្រក់រៀងចឹងហើយបើសិនជាចាស់ទៅយើងធាត់ច្បាស់ជាមិនស្អាតនោះទេម៉ាក់មិនចេះតែញ៉ាំរបស់ដេកដាដោយឯងទេសម្រាប់ថាអត់ញ៉ាំអូចាំបាច់វែងឆ្ងាយម៉េះម៉ាក់និយាយឲ្យខ្លីៗកាត់កាត់ស្រួលយល់ទៅម៉ាក់សម្រាប់ថាយ៉ាងម៉េចមិនញ៉ាំទេបាទអញ្ចឹងកូនទៅសិនហើយណាហើយថងនឹងយូរទៅយូរមកអង្ការបានយកឲ្យគេ យកឲ្យថ្ងៃហ្នឹងហើយណាចឹងកូនទៅឯណាទៅហើយសុំតែកុំឲ្យឆ្លោះគ្នាទៅបានហើយតាជិះមកបញ្ញាអញ្ចឹងកើត សុំតវណ្ណារាគាត់ថាមកបញ្ញាក់លេងហ្នឹងហើយភ័យភ័យមិនណែបញ្ញាក់អញ្ចឹងបញ្ញាក់ផ្សេងត្រូវភ្ញាក់ឲ្យវាយមកនេះចេះភ្ញាក់ដែរគាត់ថារាមិនចេះភ្ញាក់ហ្នឹងហើយនេះក៏អើប្រឡោះនេះរាធ្វើមកយើគាត់ថាយកកាហ្វេនេះមកឲ្យរាតាអត់អីទេទៅផ្ទះដូរកៅអៅក៏បានដែរមិនបាច់ទេនៅក្នុងឡានខ្ញុំមានអាមនុស្សព្រមមួយតាសង្សារខ្ញុំក៏ភ្លេចនៅហ្នឹង អីយ៉ាឃើញអត់មាត់អត់មាត់មើលមើលចេះមានសង្សារដែរស្មានតែមិនទាន់មានសង្សារទេម៉េចបើអត់មានព្រងញ៉ែមែនណាបងអូនប្រយ័ត្នសង្សារកាច់កងមកទៅអូយណាគេយកស្រីអាយុចាស់ចំណាស់លីណាមកធ្វើសង្សារមិនតើឥឡូវទៅឡានខ្ញុំដូរកៅអៅហ្មងហើយពាក់ពាក់សិនណាមិនបាច់ខ្ពើមទេព្រោះថាសង្សារខ្ញុំជាមនុស្សឃ្លានអញ្ចឹងតនីថាឡាមិនឆ្លងមេរោគទេអូខេអញ្ចឹងក៏បានដែរព្រោះសង្សារខ្ញុំអត់ដល់ឡើយទេតោះអញ្ចឹងណា មកកន្លែងស្ងាត់ស្ងាត់តែពីរនាក់អញ្ចឹងតិចគេចោលតែយើងមកធ្វើអីហើយគិតអីគិតទៅឬមួយក៏រ៉ាឯងនេះគិតអញ្ចឹងម៉ែនាំគាត់ប្រើគេមកកន្លែងអញ្ចឹងហើយមិនសួរគេគិតអញ្ចឹងមែនអត់ទៀតណាអូនេះឃើញទេតាពេលនៅជាមួយស្រីផ្សេងសบายអស់មានក្តីសុខណាស់ណោះ ហើយពួកគេមកទីនេះធ្វើអីតិចលោពួកគេ ម្មអីបងមួយនេះណាបានស្វ័យទេប្រាប់ក្មេងណាក៏វាមិនជឿដែរមុខក្រាស់ទាំងស្រីទាំងប្រុសលីនស្ងប់អារម្មណ៍សិនមើលកុំថាលីនណាពួកបងមិនបានធ្វើអីទេ មួយរ៉ាតាកុំមកធ្វើខ្លួនឯងជាស្រីល្អតែខាងក្នុងវាស្អុយលលួយមកទៅដើមសង្សារគេវាសំគ្នាណាជាមួយនឹងស្រីមុខក្រេះនឹងប្រុសថាផ្ទះអល់មិនមកបានណាលីនកុំមកធ្វើជាមនុស្សគ្មានហេតុផលនឹងអីសោះឲ្យចិត្តខ្មាស់គេខ្លះផងយល់តែពីចរិតខ្លួនឯងអញ្ចឹងហ៎ចរិតខ្ញុំវាអញ្ចឹង Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ណាប់ដំឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលស្អីលើនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើ ស្មានជីវិតរស់រវើង ូមីលម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតនិមិត្តសញ្ញាឆ្មាខ្មៅរសជាតិដើមល្អប្រណិត ខំធ្វើដើម្បីយើងហើយកៅអៅនេះណាតែខ្ញុំខំដដៅគ្នាទិញដើម្បីយើងដែរតែចុងក្រោយខ្ញុំបានតែត្រឹមឃើញរឿងថោកទាបរបស់លោកលេនបងហត់ណាហត់នឹងបកស្រាយប្រាប់មនុស្សគ្មានហេតុផលដូចណៃនេះហត់នឹងតាមត្រហត់នឹងតាមលួងចិត្តមនុស្សដែលយកខ្លួនឯងធ្វើជាធំដូចលិនតាំងពីស្រឡាញ់គ្នាមកបងតាមត្របងតាមបររហូតរហូតដល់លិនធ្លាប់អស់ហើយតែយូរទៅហត់តែខ្លាំងឡើងខ្លាំងឡើង បើគិតថាជារឿងដែលខ្ញុំហាមកន្លងមកវាជារឿងបិទសិនយើងក៏គិតដែរខ្ញុំគឺជាមនុស្សបែបហ្នឹងឯងអ្នកណាទៅតែដូចស្រីយើងនោះយកចិត្តយកថ្លើមរហូតដល់តណ្ហាឡើងទៅនាំគ្នាមករឿងថោកទៀតនៅឡើងខ្លោចឡើងបែបនេះកុំឆ្លោះគ្នាអីណារឿងដែលលិនបានឃើញនេះគឺវាមិនដូចលិនគិតទេខ្ញុំគ្រាន់តែជីមិតរួមការងារជាមួយមងរាតែប៉ុណ្ណោះណារួមការងារណា ក៏អាចរងក្រែបានដែរនេះថ្ងៃនេះខ្ញុំចាប់បានចុះថ្ងៃដែលខ្ញុំចាប់មិនបាននោះលីណាបាច់តបស្រែឲ្យមនុស្សគ្មានខួរក្បាលស្ដាប់ទេធ្វើតែរឿងអានេះអត់ទេគេដៅកាហាយតែរហូតហ្នឹងនិយាយបានល្អណាស់យើងបែកគ្នាទៅយើងជិះនេះហើយ ហើយយើងនឹងស្រីរបស់យើងនេះក៏អញ្ចឹងយកគ្នាចេញមុខទៅកុំមកលួចលាក់ទៀតឃើញហើយវាសង្វេងបាយក៏បាយទៅបើស្រឡាញ់គ្នាមានតែរឿងអញ្ចឹងស្រឡាញ់គ្នាធ្វើស្អីបើចាញ់គ្មានហេតុផលយល់តែពីអារម្មណ៍ខ្លួនឯង គួរស្អីហ្នឹងហ៎ឆាប់តែសុំទោសគេភ្លាមមកវីវ៉ខ្ញុំចោះឈ្មោះទៅដើមសងសាគេណាមិនបាច់សុំទោសទេបាយក៏បាយទៅព្រោះខ្ញុំខ្ជិលលួងហើយខ្ញុំក៏ចង់អាចជីវិតខ្ញុំដូចពីមុនមកវិញដែរមកពីគេស្រឡាញ់បានគេហោរឿងរ៉ាជាមនុស្សផោះរ៉ាមិនយល់ទេឲ្យចោលត្រឹមហ្នឹងខ្ញុំហត់ហើយខ្ញុំក៏ចង់បានជីវិតផ្ទាល់ខ្លួនមកខ្ញុំមកវិញដែររ៉ាចតនា Rau cá từ đâu nữa Phi? Lina ហើយ Lina នៅមិននោះឲ្យគេឈ្លោះគ្នាតតបានស្លឹកឈើជ្រុំ của đại năng យើងបែកគ្នាទៅបែកក៏បែកទៅបើស្រឡាញ់គ្នាមានតែរឿងអញ្ចឹងស្រឡាញ់គ្នាធ្វើស្អីប្រច័នគ្មានហេតុផលយល់តែពីអារម្មណ៍ខ្លួនឯង ដូចខ្ញុំទេតែនេះនេះបងរ៉ានិយាយពីបាយដាក់ខ្ញុំនេះបងរ៉ាឈប់ស្រឡាញ់ខ្ញុំហើយ យំគឺជាខ្ញុំដដែល បើស្រឡាញ់គ្នាមានតែរឿងអញ្ចឹងស្រឡាញ់គ្នាធ្វើស្អីបើចង់គ្មានហេតុផលយល់តែពីអារម្មណ៍ខ្លួនឯងចិត្តខ្ញុំវាអញ្ចឹងខ្ញុំយកតែពីចិត្តខ្លួនឯងតែខ្ញុំមិនដែលលួចមានប្រុសក្បត់យើងទេខ្ញុំស្រឡាញ់យើងស្មោះស្មោះរហូតដល់ខ្លាចទៅជាមនុស្សល្ងងមហោបនេះណាខ្ញុំខំធ្វើដើម្បីយើងហើយក៏អាយនេះណាក៏ខ្ញុំខំដដៅគ្នាតែងដើម្បីយើងដែរ តែទីបំផុតទីបំផុតខ្ញុំបានមកត្រឹមតែឃើញយើងធ្វើរឿងថោកទាបនៅទីនេះយើងបែកគ្នាទៅយើងជឿនេះហើយមែនហើយមានហេតុផលអីដែលត្រូវទៅរកគេ ពួកគេបាននិយាយថាបែកគ្នាជាមួយយើងគេឈ្នះហើយដែលគេអាចនិយាយពាក្យនឹងចេញមកបានអារ៉ាឯងគួរណាស់តែសប្បាយចិត្តបានតាម ពួកឯងមិនបាច់ចាំបាច់ហត់មិនបាច់ហត់ដើរត្រគេមិនបាច់ហត់តាមលួងគេទៀតហើយពេលពេលនេះទៅក៏គ្មានណាគេមកបាត់សិតឯងនឹងលេងហ្គេមឬលេងបាល់ឬដើរលេងជុំមិត្តភ័ក្តិដែរមែនរឿងអញ្ចឹងគូណាតែជប់លៀងបានត្រូវអឡូវបាយអឺយប់នឹងជប់លៀងវើយ អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងនេះត្រៃចែកមានសរុបរបស់អត់ដល់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែពិសេសក៏ជុលស្អីលើនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើស្មានជីវិតរស់រវើង A2 meal ម្សៅទឹកដោះគោស្រស់ដំបូងគេបង្អស់នៅប្រទេសកម្ពុជាសម្បូរដោយប្រូតេអ៊ីន A2 ដែលទឹកដោះគោដតៃមិនមានភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat និមិត្តសញ្ញាឆ្មាខ្មៅរសជាតិដើមល្អប្រណិត កាត់អីហ្នឹងឆ្លោះគ្នាទៀតអាមិនបានចេះតែឆ្លោះគ្នាអញ្ចឹងឃើញយករហូបទៅតាំងពីថ្ងៃហើយអាត្មានឹងទៅត្រឡប់មកវិញម៉ាក់ស្មានតកូននិយាយត្រូវរើគ្នាឯតាមេគ្រប់យ៉ាងចាប់ហើយចាប់ស្អីគេ គឺគឺកូនកុំមិនរ៉ែបែកគ្នាអីមែបែកគ្នាតែពេលដែលកូនឆ្លោះគ្នាពេលណាក៏និយាយប្រាប់ម៉ាក់ថាបែកគ្នាអញ្ចឹងដែរតែនៅត្រូវគ្នាវិញដែរហ្នឹងអត់ទេមែលើកនេះគឺមែនតែណៃហើយម៉ាក់មិនចាំបាច់សួរថាអ្នកណាខុសអ្នកណាត្រូវ ដឹងតែថាពេលនេះពួកយើងបែកគ្នាហើយបានម៉ាក់មិនសួរក៏បានដែរតែពេលនេះកូនចង់នៅម្នាក់ឯងកូនឡើងតែកតុបឯងនៅម្នាក់ឯងគឺល្អបំផុតអើយហើយយ៉ាងម៉េចអញ្ចឹងនេះបើស្រឡាញ់គ្នាមិនក៏មិនចេះថែរក្សាគ្នាអញ្ចឹង គ្រប់យ៉ាងចាប់មែនតែនហើយ365ថ្ងៃដែលឆ្លាញ់គ្នាកន្លងមកបំផ្លាញត្រឹមតែពេលមួយថ្ងៃគេមានក្តីសោកដែលគេបាត់បង់យើងហើយចោះយើងយើងកាត់តោព្រោះតែបាត់បង់គេធ្វើអី គេអាចនិយាយពាក្យបែបបែបនេះដាក់យើងបានបាត់ជ្រើតែបែកគ្នាហើយណាចាំបាច់មានរឿងជាមួយគ្នាទៀតទេបើឃើញហើយពេលនោះតែចិត្តដាច់មិនដែរ chị tốt này có kèm sơ lên từ đã សលេងលៀនតែមកដាក់បងមួយខែជាងហើយលៀនស្អីឯងយើងគឺអាសនាណែហើយជួយខ្លួនហាននេះណាមកម៉ោងជិតមេប្រជុំណាអីសោះណាចោឯងគាត់ថាជាលីនណមិនដែលឯងសុំគេបាយហើយហ្នឹងបើនៅនឹកគេណាតាទៅកុំក្បាលរឿងពេកទៅសុំគេត្រូវគ្នាវិញទៅហើយលីនណាក៏មិនទាន់មានណាគេដែរពួកយើងទៅទៅផ្ទះលីនហើយហើយទៅទៅលីនមានការអី បានអញ្ចឹងគ្មានស្អីទេកន្លះម៉ោងទៀតអញទៅដល់ហើយមើលទៅលីននៅលើសុបាយចិត្តអត់ពីបងអញ្ចឹងតែខ្ញុំអត់សុបាយចិត្តទេ ខែជាងដែលយើងបែកគ្នាតែបងនៅចាំសេរីលិនហើយចាំទូរស័ព្ទលិនរងថ្ងៃទេមកដាស់បងរាល់ថ្ងៃពេលដែលគាត់ពីផឹកឡើងចុះលិននៅតែចាំបងដូចមុនអត់ ពីដំបូងបែកគ្នាភ្លាមភ្លាមក៏សប្បាយចិត្តព្រោះថាគ្មានលិនរំខានបើថ្ងៃនោះយើងមិនទាន់បែកតាលឹកឈាមសូមជានីប្រហែលជាល្អ ស្នាដៃអាស្នាយអញមិនដឹងគេលើអេក្រង់ចឹងត្រូវគ្នាវិញហ៎មកយើងទៅអីមើលចង់ប្រាប់មែនក៏ចង់សុំឲ្យយើងជួយត្រូវគ្នាមួយលេងវិញអញហត់ដែរ ស្មើនឹងហេតុដល់តែឯងទៀតចុះបើណាគេមកចាប់ធ្វើបាបគិតមើលចេះបាយគ្នានឹងឈៀតឯងបារម្ភទៀតណាពេលដែលមើលឆាត់ចាស់ចាស់ឡើងវិញទើបដឹងថាលីននិយាយគឺបារម្ភមិនជាការបាត់សិតទេចុះសម័យតាលីននេះឯងមិនឃើញ ថា គេដើរហួរឯងទេគ្មានថ្ងៃដែលអាចត្រឡប់ទៅដូចដើមវិញទេថ្ងៃដែលលីនវេទនាខ្លាំងបំផុតខានមកនេះជាមួយខែ គ្រប់យ៉ាងនៅដដែលអ្វីដែលផ្លាស់ប្ដូរគឺលែងមានឯងឈរចាំលីននៅមុខផ្ទះនេះដូចមុនហើយបែកគ្នាហើយនៅមកខ្វល់នឹងរឿងគេទៀតអេហើយធ្វើជាមួយឆ្កែហិតងីយ៉ាងហើយស្អុយអីមែនអត់ស្អុយអីតែអញមានអារម្មណ៍ធំក្លិនលីនគេមិនខ្វល់ពីឯងផងហើយឯងទៅខ្វល់ពីគេធ្វើអីលីនទុកក៏គ្មានប្រយោជន៍ដែរយកទៅបោះចោល បានជឿជ្រុងអាចដងថ្មីបានឆ្លួប្រកាយគុំមានថ្ងៃត្រូវបើថ្ងៃនោះបងមិនសម្រេចចិត្ត